កណាកណាចកមិញដូចកណានិយាយចឹងថាអឺកណាចង់បាន ទឹកមុនបានទឹកមុនមកកណាហាក់សบายចិត្តដល់មិញដឹកគុណមានពុទ្ធិកាថាมันមាន ទឹកមុនក៏បានដែរក៏អាត្មាឲ្យសบายចិត្ត ឲ្យ happiness កណាចង់ដឹងថាហេតុអីបានដេចគុណមានដេចគុណអញ្ចឹងកណាត្រូវហើយមួយទៀតជាសំណួរដែរហាប់អឺកើតឡើងពីពីកណាអឺចង់និយាយថាជួយគេអស់ពីចិត្តតែហេតុអីបានអឺ ទោសមកវិញកណាចង់សួរប៉ុណ្ណឹងចាអរគុណចឹងនិយាយខ្មែរម្ដងណោះណាហ្នឹងនិយាយអង់គ្លេសទៅវាតឹងទ្រូងអីឥឡូវមកសួរសិនណា អាដឹងដឹងថាការយកទឹកមុននឹងវាជាទម្លាប់យូរហើយអញ្ចឹងណាអាយុប៉ុន្មាននេះ sorry to say like that អាយុប៉ុន្មានឥឡូវ46អញ្ចឹងទៅវត្តតាំងពីអាយុប៉ុន្មានដឹងហើយប៉ិនសួរថាទៅវត្ត ឬលោកសួតមុនហ្នឹងតាំងពីប្រហែលយុបានតាំងពីក្មេងអញ្ចឹងមិនចម្លែកទេព្រោះយើងទៅវត្តយើងពិតជាស្ដាប់លោកសូត្រមន្តហើយពិតជាទទួលទឹកមុននឹងតាំងពីក្មេងមកម៉េះវាคล้ายទៅជាទម្លាប់របស់យើងទៅហើយទម្លាប់រហូតដល់ទៅ យើងសឹងថាខានមិនបានទៅហើយអញ្ចឹងណាអឺហើយបើថ្មមិនអោយឲ្យមិនឆ្ងល់មានតែចម្លែកវាត្រូវតែឆ្ងល់ ហ្នឹងហើយអញ្ចឹងមិនអាត្មាឲ្យឆ្ងល់បន្តិចសិនទៅហើយចាំនិយាយមកដឹងថាកាលណាលោកសោតប្រោះព្រំអញ្ចឹងទៅយើងវាមានអាភាពអ៊ុនផ្លូវចិត្តដូចថាដូចរៀងកក់ក្ដៅផ្លូវចិត្តនៅពេលដែលលោកសោតឲ្យអញ្ចឹងទៅដូចសบายចិត្តហើយដល់ថែមទាំងមានជំនឿថាវាអាចមានសេរីសួស្ដីអីចឹងទៅ ធ្វើឲ្យសុបាយធ្វើឲ្យរាសីយើងវាឡើងអីចឹងទៅប៉ុន្តែអឺមុនដំបូងថ្មចង់និយាយប្រាប់ថាអឺបើសិនជាថ្មនិយាយត្រង់ហើយនឹងនិយាយអត់ត្រង់ឲ្យនិយាយមួយណាឥឡូវសួរសួរចេះសិនណា យកយកនិយាយត្រង់ហ្នឹងហើយហ្នឹងហើយបើយកពីនិយាយត្រង់មកលើកឧទាហរណ៍មួយថាពេលដែលយើង ទៅប្រឡងឧទាហរណ៍ថាមួយយើងមានចំណេះ ដឹងហើយមួយទៀតយើងអត់សូវចេះទេយើងសង្ឃឹមគេបោះប្រយងឲ្យឧទាហរណ៍អញ្ចឹងណាទៅមួយណាមាន confidence សម្រាប់ខ្លួនឯងជាង ចេះខ្លួនឯងហ្នឹងហើយហើយសួរទៅទៀតថា ដឹងទេថាតើពុទ្ធបង្រៀនឲ្យយើងសាងសេចក្តីសុខខ្លួនឯងឬក៏ឲ្យយើងសុំសេចក្តីសុខពីគេ វិធីដែលពុទ្ធបរៀនណាដឹងហ្នឹងវាដឹងអាហ្នឹងឯងវិធីដែលពុទ្ធបរៀនហ្នឹងតើព្រះអង្គឲ្យយើង build សេចក្តីសុខខ្លួនឯងឬក៏ឲ្យសុំសុខពីគេខ្លួនឯងអញ្ចឹងកាលណា យើងជឿថាទឹកដែលលោកបាចទៅនឹងឲ្យសេចក្តីសុខតើនោះជាការសុំសុខខ្លួនឯងរស់សុខខ្លួនឯងឬក៏យើងសុំសុខពីលោកទាំងពីរហ្នឹងនៅលើចិត្តយើងទេវាអត់ទៀងទោះបីយើងបានភាពកក់ក្ដៅមែនបន្តិចបន្តួចនៅពេលហ្នឹងក៏ដោយតែការកក់ក្ដៅទៅលើរបស់ហ្នឹងវាអត់ទៀងអញ្ចឹងណាវាអត់ទៀងស្មើលើករឿងមួយ Mm-hmm. នៅឥណ្ឌាសពថ្ងៃគេនៅទងូតទឹកលាងបាប ដោយដាក់ជំនឿទៅលើទឹកនឹងថាទឹកនឹងកាលណាងូតទៅវាជ្រះឧបទ្រពចង្រៃអញ្ចឹងទឹកស្ទឹងគង្គាហ្នឹងណាតលេគង្គារាល់ថ្ងៃហ្នឹងឥឡូវនេះគ្រាន់តែរដ្ឋាភិបាល គេ មិនអោយបដែតសាកសពដូចមុន បើពីមុនមនុស្សដែលស្លាប់ហ្នឹង គឺគេគេដុតឲ្យតែខ្លោចខ្លោចខាងក្រៅគេពមៀលចូលទៅក្នុងទឹកហ្នឹង ហើយ ដោយមានជំនឿថាបដែតសពហ្នឹងទៅ អ្នកស្លាប់ហ្នឹងទៅកាន់ឋានសួគ៌នេះជាជំនឿហ្នឹងហើយអ្នកមានអ្នកមានហ្នឹងគេទៅជួលអូតែលចិត្តចិត្តស្ទឹងហ្នឹងឲ្យម្ដាយគេសម្រានដល់អ្នកមានហ្នឹងមិនបានដេកសន្តាគារសម្រាប់ស្លាប់ថាស្លាប់ហើយធ្លាក់ទឹកហ្នឹងឡើងឋានសួគ៌ហើយជំនឿហ្នឹងមាន តាំងពីសម័យពុទ្ធមកម្លេះ មកដល់ឥឡូវហ្នឹងក៏នៅតែមានអាត្មាទៅកន្ទោមួយផ្លេតមកឈឺឃើញសពនៅជុំវិញហ្នឹងហើយដល់ហើយគឺទៅខ្ពុលមាត់លៀងមាត់លៀងអីខ្ពុលមាត់លៀងអីដល់យើងឃើញទៅមិនដែរញើទេហើយយើងគិតទៅរៀងឆោតឆោតហ្នឹងមែនទេមែនទេនឹងបើយើងគិតតាមវិទ្យាសាស្ត្រពេទ្យវិញមិនដឹងមេរោគអីខ្លះឃើញទេ ហើយសម័យពពុទ្ធនឹងពពុទ្ធដោះស្រាយអារឿងពឹងលើរបស់ខាងក្រៅនឹងហើយអស់ហើយដូចជារឿងរបស់នាង អ្នកបំរើសិទ្ធិម្នាក់ពេលនាងនឹងទៅទៅដងទឹកក្រៀតក្អមទៅដងទឹកឃើញតាម្នាក់គាត់ងូតទឹកនឹងស្ទឹងហ្នឹងតាមពិតនាងយល់ធោះអស់យល់ធោះមានន័យថាយល់ពីជីវិតយល់ពីហេតុផលជីវិតសួរថាតាធ្វើអី តាថាតាងូតទឹកលាងបាបណាលាងឲ្យវាអស់ចង្រៃដោយយល់ថាទឹកហ្នឹងកាលណាងូតទៅវាកើតសេរីសួស្ដីអស់ចង្រៃស្អែកទី2នាងសួរទៀតស្អែកទី3នាងសួរទៀតតានឹងហាក់ដូចជារៀងអន់ចិត្តបន្តិចដែរថាអីចៅនេះតាប្រាប់ថាងូតទឹកឲ្យវាជ្រះចង្រៃងូតទឹកឲ្យបានសេរីសួស្ដីលាងបាបនៅតែសួរប្រាប់3ថ្ងៃតគ្នានៅតែសួរ ហ្នឹងហើយតាមពិតនាងសួរហ្នឹងមិនមែនមិនដឹងទេសួរដើម្បីឲ្យកើតទំនាក់ទំនងចាំតវ៉ាគ្នាចាំនិយាយគ្នាដូចខ្មាខ្ជិលមិញហ្នឹងចាំឲ្យសួរចឹងមកល្អបាននាងធ្វើសួរទៅថាតាអូងូតទឹកហ្នឹងវាជ្រះបាបមែនណាថាហ្នឹងហើយមនុស្សយើងគ្រប់គ្នាសុទ្ធតែមានបាបអញ្ចឹងត្រូវតែងូតទឹកហើយចុះបាបនៅតាណាថាបាបនឹងចិត្តដឹងដែរដឹងថាបាបនឹងចិត្តហើយចុះបននៅតាណា បនក៏នៅចិត្តដែរហើយជប់បើសិនជាងូទៅវាជ្រះបាបអត់របូតបនទៅជាមួយគ្នាទេតាមានហ្វ្រាំងណា ចាប់បនទុកនោះអានឹងសួរឲ្យគិតទេណាតែសួរចឹងគាត់រៀងសង្ហាហ្មងបានបានគាត់នាងនឹងសួរតទៅទៀតថាតា តាមកងូតទឹកប្រមាណប្រមាណយាម ដូចថាប្រមាណម៉ោងក្នុងមួយថ្ងៃគាត់ងូតតែពេលព្រឹកទេ តាយល់ថាងូតទឹកទៅវាអស់ចង្រៃប៉ុន្តែហេតុអីត្រីដែលវាហែលទឹកច្រើនជាងតានឹងវាជាប់មួងជាប់អង្រុតវានៅក្នុងទឹកហ្នឹងវាជាប់មួងជាប់ជុចជាប់អង្រុតវាហែលច្រើនជាងតាផងបើស្ដាប់ទៅហាក់ដូចជាពាក្យហ្នឹងបញ្ជោះឲ្យប៉ុន្តែដាស់តឿនទេដាស់តឿនតាហ្នឹងដើម្បីឲ្យគាត់យល់ព្រោះគាត់យល់ងប់ថាទឹកហ្នឹងវាអាចជ្រះចង្រៃអាហ្នឹងចិត្តគាត់អ្នកគិតណា ដូចមិញហ្នឹងយើងយើងគិតថាកាលណាបានទឹកទៅយើង happy អាហ្នឹងចិត្តយើងអ្នកគិតតាហ្នឹងមិនមកពីទឹកហ្នឹងណាមកពីចិត្តយើងយកគិតយើងមាន ទំនុក ចិត្តលើហ្នឹងហើយក៏វា happy អញ្ចឹងទៅតែទឹកទឹកវាមានដឹងណាទឹកក្នុងស្ទឹងក៏ប៉ុណ្ណឹងអាទឹកលោកអលាស់ក៏ទៅប៉ុណ្ណឹងវាមានคล้ายជាមេជីកអីវាអត់ផងហ្នឹងឃើញទេហើយដល់ពេលអញ្ចឹងទៅគាត់នាងក៏ថាបាបវានៅក្នុងចិត្តបើតាមមិនធ្វើមានស្អីបាបចង្រៃស្អីក៏ដោយ ប៉ុន្តែគាត់ដូចថាមនុស្សងាយងាយបញ្យលបានប៉ុណ្ណឹងមកគាត់ថាអត់ដែលពីណាប្រាប់គាត់ទេគ្រូគាត់មកប្រាប់ថាណែឯងមានបាបត្រូវងូតទឹកលេគង្គាដោយប្រពៃណីយើងរាល់ថ្ងៃហ្នឹងណែឯងចង់បានសេរីសួស្តីទៅរកលោកអឡោះទឹកបញ្យលទេអត់បញ្យលទេនេះឯងធ្វើតាមតគ្នាហើយបើនិយាយពីវិន័យទៀតខុសទៀត វិន័យបើនិយាយពីឧទាហរណ៍ដូចស្ត្រីឥឡូវយើងជាស្ត្រី ក្នុងការយកសង្សកៈសិក្ខាបទស្មាដឹងថាវិន័យចឹងចឹងមិនងាយមានលោកនិយាយទេហ្នឹងហើយចាប់ពលកាយស្ត្រីផ្ទាល់ត្រូវបាត់សង្ឃេរិសេសចាប់របស់ជាប់នឹងកាយស្ត្រីត្រូវអាបត្តិថលចៃអាបត្តិថ្លោត្រូវទោសហៅថាត្រូវទោស ហើយបើសិនជាបោះរបស់ទៅប៉ះស្ត្រី អានឹងចាត់ជារបជានិស្សគីវវត្ថុទៅ ទៅនឹងជាបាត់ប្រភេទទូគាត់អញ្ចឹងមួយដំណក់ទឹកដែលជះទៅលើគេដោយបំណងថាឲ្យត្រូវគេនឹងលោកត្រូវទៅរហូតគិតតាមវិន័យត្រូវទៅរហូតមិនបោះទៅអញ្ចឹងណាមិនបោះទៅណាគឺអឡោះឲ្យឡោះឲ្យមានតែតបាច់ទៅឲ្យឲ្យត្រូវគេ អាត្មាធ្លាប់ខលដែរនឹងឃើញស្រីស្រីស្អាតស្អាតអាត្មាលាស់ទៅជោគជាងគេនិយាយត្រង់នឹងអត់ដែរលឺចឹងបានអាត្មាថាអុយសួរចាំនិយាយហ្នឹងហើយពួកហេតុអីបានគេមិននិយាយញាតញោមដឹងព្រោះគេធ្វើអញ្ចឹងតើនិយាយអញ្ចឹងធ្វើចឹងលែងកើតហើយហ្នឹងហើយនឹងក្រន់តែគិតត្រឹមវិន័យខុសបាត់ទៅហើយគិតតាមធัวខុសមួយទៀត វាចូលនៅក្នុងជឿនៅក្នុងហេតុដែលមិនគួរជឿអញ្ចឹងណាពពុទ្ធបាន សម្ដែងអំពី កម្មផលមែនទេអញ្ចឹងហ៎ឬពាក្យហ្នឹងហ៎កម្មផលមែនទេកម្មគឺអំពើមែនទេអំពើល្អបង្កើតផល ជាសុខអំពើអាក្រក់បង្កើតផលជាទុក្ខអំពើល្អហ្នឹងអំពើល្អណាគេអំពើល្អខ្លួនឯងហើយជា កម្មវិធីក្បត់ខ្លឹមសារ ពេលសូត្រមុនហ្នឹងគេហៅថាអឺជាទង្វើក្បត់ខ្លឹមសារបើញាតិញោមប្រែអាត្មាដូចពេលឡើងផ្ទះនេះបើអាត្មាសូត្រមុនក៏បានដែរហើយស្រួលទៀតផងជាធួចាំស្រាប់ទៅហើយមិនបាច់ចាំបញ្យលចឹងទេញាតិញោមចង់ឲ្យអាត្មាសូត្រក៏បានគេយន់តពូទិយាមូលេសក្យាណងនន្តវត្តនោអីអាត្មាសូត្រមកប្រៅជាប់លើយក50ដុល្លារទៅបាត់លើឧទាហរណ៍ណា ហ្នឹងហើយប៉ុន្តែអ្វីដែលលំបាកគឺការពន្យល់នេះឯងនៅក្នុងចយន្តតោដែលយើងចូលចិត្តឲ្យលោកស្រោចទឹកឲ្យហ្នឹងតើយើងដែលយល់ពីអត្តន័យរបស់វាទេក្នុងអត្តន័យនៃធម៌ចយន្តតោហ្នឹងគឺ កំពុងតែប្រាប់យើងថាឲ្យយើងមកពិនិត្យមើលការប្រព្រឹត្តខ្លួនឯងដូចជាពាក្យថាសនខាតតាំងសមៀងកលៀងសុភភាតាំងសហតិតាំងសុកណោសមហតោចសិចិត្តទាំងប្រមចារីសុប្រែថា ពេលណាក៏ដោយឲ្យតែអ្នកគិតល្អនិយាយល្អធ្វើល្អពេលនោះហើយជាមង្គលរបស់អ្នកពេលនោះជាថ្ងៃល្អជាពេលនៃ អរុណរះល្អជាខណៈល្អ ជាយាមល្អឲ្យពិនិត្យមើលតែ ចិត្តគំនិតរបស់យើង ពាក្យសម្ដីរបស់យើងនិងការងាររបស់យើង សេរីសួស្តីឧទាហរណ៍យើងអង្គុយអង្គុយយើងនិយាយផ្ដល់ប្រយោជន៍ដល់គ្នាពយល់គ្នាដោយមេត្តាចិត្តមានណាមកប្រយោជន៍យើងមែនទេហើយងើបឡើងបន្តិចទៅដូចខឹងពីនៃពីណាមកណាដើរតាក់មុខទៅប្រចោគេមើលសេរីសួស្តីដែរអញ្ចឹងបានដូចសំបីស្អីក៏ដោយប្រពៃណីដែលគេធ្វើក៏ដោយដូចចូលឆ្នាំក៏ដោយមិនសូវមានអ្នកពន្យល់ឲ្យដល់បេះដូងពិតនៃធននោះទេ ដូចយើងធ្លាប់ចេះថាពេលព្រឹកសេរីស្ថិតនៅ ត្រង់ណា ចូលឆ្នាំខ្មែរនោះដែលដឹងហ៎រឿងរឿងសេរី3ប្រការនោះពេលព្រឹកដែលដែលធម្មបាលកុមារហើយនឹងអឺកបិលមហាព្រំសួរប្រស្នាគ្នានោះដាក់ប្រស្នាឲ្យកាត់កណាចាញ់កាត់កនោះសួរទី1ថា where is the charm in the morning តើពេលព្រឹកសេរីស្ថិតនៅត្រង់ណាសេរីសួស្ដីហ្នឹងណា ហ្នឹងហើយពេលថ្ងៃត្រង់សេរីសួស្តីស្ថិតនៅត្រង់ណា ពេលល្ងាចសេរីសួស្តីស្ថិតនៅត្រង់ណា យើងចេះតែអដ្ឋានរូបហ្នឹងអានៃត្រង់ស្គយដែលធ្វើកូនក្មេងក៏វាចាំដែរហ្នឹងចេះបានប៉ុណ្ណឹងនាំគ្នាចូលឆ្នាំចេះបានប៉ុណ្ណឹងតែត្រូវដឹងថាចាស់បុរាណណាលោកតែងទៅបង្កប់ការអត់ការពន្យល់ពេលព្រឹកសេរីចម្លើយឆ្លើយថាពេលព្រឹកសេរីស្ថិតនៅត្រង់ត្រង់មុខ ពេលថ្ងៃត្រង់សិរីសួស្តីស្ថិតនៅត្រង់ទ្រូងពេលល្ងាចសិរីសួស្តីស្ថិតនៅត្រង់ជើងដោយលោកបយលមិនថាពូពេលព្រឹកគេលុបមុខមិនអញ្ចឹងណាមានលុបមុខឯងព្រឹកមិននិយាយថាមានលុបមុខមានទៅលុបឲ្យមួយទៀតងូតទៀតហ្នឹងហើយដល់ពេលថ្ងៃត្រង់សេរីស្ថិតនៅត្រង់ទ្រូងព្រោះគេយកទឹកលាបទ្រូងអីចឹងទៅគេងូតទឹកពេលល្ងាចដើរទៅណាមកណាប្រឡាក់ជើងគេលាងជើង អានឹងជាន័យត្រង់តែន័យអប់រំមែនទេមិនមែនទៅគ្រាន់តែលុបមុខហើយកើតសេរីសួស្តីទេលុបមុខហើយជេរគេមើលបែកមាត់ឯងមុខជាភាសាបាលី ខ្មែរយកមកប្រើថាមុខតែបាលីហៅថាមុខខៈប្រែថាមាត់គឺត្រូវលាងសម្អាតមាត់នឹងលាងអីខ្លះលាងពាក្យកុហកលាងពាក្យអាក្រក់ជេរបចោលលាងពាក្យញុះញង់លាងពាក្យនិយាយអត់ប្រយោជន៍ លាងអានឹងចេញ clean អានឹងចេញហេតុអីបានជាមាត់នឹងយកមកដាក់ពេលព្រឹក ថាមនុស្សតែជួបគ្នា ប្រើមាត់មុនហ្នឹងយល់ទេជួបគ្នាមុនវ័យគ្នាគេចរចាសិនមិនអញ្ចឹងសំបីតប្រទេសមួយទៅប្រទេសមួយមុននឹងសម្រេចដល់ថ្នាក់វ័យគ្នាក៏ប្រើពាក្យសម្ដីមុនដែរហ្នឹងហើយអញ្ចឹងសេរីគ្រូអីពេតប្រកាសដែលកើតពីមាត់ហ្នឹង គឺកើតពីការនិយាយត្រូវនឹងឯងឃើញទេ នេះជាអត្តន័យមែនតែនហើយបើយើងមិនដឹងប្រឹងទៅលុបមុខទៅណាដល់ពេលថ្ងៃសេរីធូរស្ដីស្ថិតនៅ ត្រង់ទ្រូងត្រង់ទ្រូងហរតីហតយៈបេះដូងសំដៅដល់ផ្លូវចិត្តរបស់យើងបើវាក្តៅដាក់ទឹកប៉ិនឧទាហរណ៍តែពេលយើងចំណែនប្រច័នប្តីស្អំទឹកកកអត់ទាំងត្រជាក់ផងមែនទេចឹងមែនទេ ញាតិញោមធ្លាប់ប្រច័ណ្ឌណាអង្គុយមិនឲ្យទៅស្រួល make yourself គឺ comfortable មិនបាច់បត់គឺដូចថ្មចេះក៏បានដែរធ្វើមិនឲ្យស្រួលបាទយ៉ាតាមពិតសេរីដែលស្ថិតនៅត្រង់ទ្រូគឺនៅក្នុងចិត្តរបស់យើងដោយលះបង់របស់3គំនុំគុំគួនអខិតព្យាបាទនេះមួយការសម្លឹងរំពេចង់ បានរបស់គេនេះមួយហើយនឹង ការយល់ខុសអានឹងត្រូវសម្អាតទៅចិត្តយើងវាល្អហើយឃើញទេអញ្ចឹងវាត្រូវចេញពីនរណានរណាអ្នកឲ្យ វាមិនត្រូវបៀលពីក្នុងនេះឯងដែលអាត្មាឆ្លើយទៅញាតញោមពេលដែលសុំទឹកមុនអាត្មាថា គ្រប់យ៉ាង ត្រូវបៀលពីខ្លួនយើងណាទៅវាមានលំនឹងដោយការងារអញ្ចឹងសុំលុយគេចាយមិនដូចរកខ្លួនឯងទេមិនអញ្ចឹងមិនអញ្ចឹងហ្នឹងហើយ ចំណេះខ្លួនឯងការងារខ្លួនឯងចង់ចាយអីគ្មានខ្លាចចិត្តខ្លាចថ្លើមអីទេណាសេចក្តីសុខដូចគ្នាអញ្ចឹងបើយើងចេះបៀលចេញពីក្នុងមកនោះឯងទៅជាសេចក្តីសុខពិតជាព្រំវិហារដែលយល់ពាក្យថាព្រំវិហារព្រំវិហារមានន័យថាជាជំរកនៃផ្លូវចិត្តរបស់យើងនឹងដែលយើងត្រូវបៀលដោយខ្លួនឯងហ្នឹងហើយដល់ពេលល្ងាចថាសរីស្ថិតនៅត្រង់ជើងព្រោះមកពីណាគេលៀងជើងអីចឹងណា ឥឡូវសាកទលួច គេទលួចកូនកមុំគេឲ្យរត់មកដល់លៀងជើងមើលគេនៅតែចាប់ជួនកាលយើងជាប់ តែត្រឹមប្រប្រៃនៃ តែរឿងតែជើងក្នុងទីនេះគឺសំដៅដល់ movement ឬក៏ activity ណាដូចជាទៅសម្លាប់គេទលួចទ្របគេទលួបកូនប្រពន្ធគេសកម្មភាពដែលខុសខុសលៀងជំរះអាហ្នឹងវានៅសល់តែអីវានៅសល់តែការធ្វើអំពើល្អហើយនឹងការជួយសង្គ្រោះគេអីចឹងទៅវាជាសេរីសួស្តីហ៎ ឃើញទេអញ្ចឹងរាល់សេរីសួស្តីពិតប្រកបត្របៀលពីក្នុងអាលើកឧទាហរណ៍ម្ដាយរបស់កុមារកាសបៈទៅបួសមានផ្ទៃពោះឲ្យអត់ដឹងលាប្តីទៅបួសដល់បួសបានបន្តិចពោះនោះក៏ធំមកប៉ុន្តែតាមពិតមិនមែនបួសហើយបានមានកូនទេមានកូនតាំងពីមុនបួសដល់ពេលបួសហើយទៅកូននឹងកើតមកស្ដាច់យកទៅចិញ្ចឹម ហើយនៅបែកពីម្ដាយនឹង12ឆ្នាំហើយម្ដាយនឹងនឹករាល់ថ្ងៃនឹកនឹកកូននឹងអត់ដែលបានជួបលោកអាយុ7ឆ្នាំបួសបួសចូលទៅប្រេបប្រតិបត្តិធម៌បានសម្រេចជាព្រះរហន្តទន្ទឹងរកផ្លូវកូនឲ្យតបានកូននឹកថានឹងបានអោបដើម្បីឲ្យមានភាពកក់ក្តៅនេះនេះអាត្មាកំពុងនិយាយភាពកក់ក្តៅដែលយើងចង់កក់ក្តៅវាអាត្មាបាចឲ្យមិញហ្នឹងណាហ្នឹងអាកក់ក្តៅគេឲ្យនឹងមិនដូចរបស់យើងទេ ដល់ពេលបិណ្ឌជួបគ្នា លោកគ្រាន់តែដឹងថានឹងឯងជាកូនរត់ទៅអោបលោកភិក្ខុនី ជាម្ដាយហ្នឹងរត់ទៅអោបណេនតូចអាយុ12ឆ្នាំឯពេលហ្នឹងក៏រត់ទៅអោបលោកថយលោកកូននឹងថយអត់ឲ្យអោបទេប៉ុន្តែពិតតាមវិន័យអត់ខ້ອຍបើគិតតាមវិន័យម្ដាយអោបកូនដោយក្តីស្រឡាញ់អត់ខ້ອຍ លោកក៏មិនខុសនាងក៏មិនខុសប៉ុន្តែលោកគិតថា បើអាឡៃតែអណ្ដើតអណ្ដក់ម៉ែកូននឹងដឹងរស់ធំកាលឃើញទេអញ្ចឹងត្រូវវះកាត់ខ្លះជំងឺខ្លះត្រូវវះកាត់ខ្លះអត់មានប្របោះអង្អែលទេបើអាឡៃទៅម៉ែកូនក៏នឹកម៉ែដែរយំអស់គ្នានឹងមានទៅរស់ធំស្អីឃើញទេកន្លែងខ្លះត្រូវលះអាកាត់វាកាត់ចេញចេញចេញចេញ ហើយលោកថាឲ្យទៀតមិនដឹងស្អីទេញោមប៉ុណ្ណឹងក៏កាត់មិនបានដែរថាអញ្ចឹងទៀតអញ្ចឹងពេលហ្នឹងនាងអន់ចិត្តខ្លាំងគិតមើលទៅនឹក12ឆ្នាំហើយស្រាប់តែចង់ទៅអោបគេគេថាប៉ុណ្ណឹងក៏កាត់មិនបានដែរហើយ12ឆ្នាំមកកាត់មួយម៉ាត់ចឹងអញ្ចឹងញាតិញោមដាក់ខ្លួនឯងទៅក្នុងដឹងមិញមើលដាក់ខ្លួនឯងទៅជាម្ដាយនឹងវិញមើល feel មិនអាប់សិតខ្លាំងណាខ្លាំងមែនតើ មែននាងនឹងអាប់សិតខ្លាំងមែនទែនក្រោកឡើងកាន់បាត កាន់ជីវរដើរទៅវិញតូចចិត្តខ្លាំងណាស់តូចចិត្តខ្លាំងមែនទែនប៉ិនអ្នកសួរមិនតូចចិត្តដល់ប៉ុណ្ណឹងឯងមិញហ្នឹងហើយតូចចិត្តខ្លាំងគិតថាឯងនឹកសង្ឃឹមថា នៅពេលដែលជួបកូននឹងបាននៅសុភមង្គលបាននៅក្តីស្រឡាញ់ ថ្នាក់ថ្នមកូនដោយក្តីស្រឡាញ់ដល់មកជួបបានត្រឹមតែពាក្យស្ដីឲ្យបានទុកទៀតប្រយោជន៍ស្អីដល់កូនហ្នឹងហ្នឹងហើយហ្នឹងណាណាណាសែនណាហ្នឹងចិត្តជាម៉ែនឹកឃើញបើបើ feeling អញ្ចឹងមិនដែរបាននាងទៅវិញលៀងជើងទៅចេះពិចារណាចាក់ទឹកម្ដងអញ្ចឹងទៅអាទឹកហ្នឹងវាហូរទៅវាជ្រាបចូលដីអស់ ចាក់ទឹកម្ដងចឹងទៅហូរចូលដែរមានពេលទៅអង្គុយពិចារណាធម៌ពេលហ្នឹងអា12ឆ្នាំនោះអត់ដែរគិតធម៌ទេនឹកតកូនណាទុករហូតដល់ពេលហ្នឹងក្រាំស្អីស្អីមានឲ្យបាត់មានឲ្យបាត់កូនក៏ដោយពីណាក៏ដោយគង់តងាប់អស់គិតចឹងទៅមកទៅគិតចឹងទៅបានព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គជ្រាបថានាងកំពុងតតូចចិត្តខ្លាំង ហើយក៏កំពុងតែគិតថាក្នុងលោកនេះអត់មានស្អីជាទីពឹងក្រៅខ្លួនឯងទេ បើ អញមិនប្រឹងខ្លួនអញពីណាបើកូនកលែងត្រូវការអញហើយនោះឃើញទេដល់តកូនធ្វើឲ្យខឹងអញ្ចឹងមាន ពេលគិតខ្លួនឯងពីមុនគិតតកូនរហូត បានព្រះសម្មាសម្ពុទ្ធឲ្យសពសាទៅការថាត្រូវហើយ នាង ក្នុងលោកនេះគឺអញ្ចឹងមែន អារឿងកូនអញកូនគេនឹងសន្មត់ទេតែធៀបពិតបើចង់រត់ទីពឹងគឺទល់តែខ្លួនឯងឃើញទេបានព្រះអង្គសម្ដែង ពាក្យថាអត្តាហិអត្តណោនិថោដែលលឺពាក្យហ្នឹងហ្នឹងហើយអត្តាហិអត្តណោនិថោហ្នឹងអត្តាហិអត្តណោនិថោមិនមែនអត្តាហិលោកតាស្រោចទឹកមិនមែនទេបាទពុកពយល់ហ្នឹងអត្តាហិអត្តណោនិថោ ថាខ្លួនឯងជាទីពឹងរបស់ខ្លួនឯងឃើញទេអត្តនាហិសតន្តេអ្នកបើបុគ្គលវឹកហាត់ចិត្តនេះ បានល្អហើយ អាចជាទីពឹងបាន ដល់តែ train វាណាអាចិត្តខ្លួនឯងហ្នឹងណាដល់តែ train វា បើបុគ្គលទូនមានចិត្តនេះបានល្អហើយមើលអត្តហេអត្តណោនេថោកោហេនេថោអាត្មាមលងតិចអត្តហេអត្តណោនេថោខ្លួនជាទីពឹងរបស់ ខ្លួនឯង កោហិនេថោបរោសយាអ្នកដតីឯណា ដែលអាចជាទីពឹងរបស់យើង ពិតប្រកបបានពឹងនេះពឹងនោះរបស់ជួយយល់នេះយោចេតបានប៉ុន្តែពឹងឲ្យចិត្តនេះស្ងប់ចិត្តនេះបានពន្លឺវាទល់តែពឹង ប្រាជ្ញាខ្លួនឯងហ្នឹងហើយអត្តនាហិសតន្តេនៈបើបុគ្គលទូនមានវឹកហាត់ចិត្តនេះបានល្អហើយនេថាំងលបតៈទុលភੰងនឹងបាននៅទីពឹងដែលក្នុងលោកនេះគេពិបាករស់ ព្រោះអីក្នុងលោកនេះគេរត់ទីពឹងខាងក្រៅតែពពុទ្ធបង្រៀនឲ្យយើងរត់ទីពឹងខាងក្នុងយល់ទេខាងក្នុងអញ្ចឹងបើរបស់ដែលយើងអាចផលិតសេចក្តីសុខចេញពីក្នុងបានណាយើងចង់ឲ្យវាមានពេលណាក៏បានដែរតែបើសិនជារបស់នឹងនៅសុំពីគេ មានលីមីតដូចខ្មែរនិយាយមិញអញ្ចឹងថាសុំស្រឡាញ់ពីគេ យើងមានលីមីតបាត់គេមិនឃើញ message មកទៅណា ខ្វល់មែនទេតែបើយើងស្រឡាញ់គេផ្ដល់ឲ្យគេបានក៏បានដែរស្រេចយើង តាចង់ស្រឡាញ់ទៀតក៏បាន ចង់ឈប់ក៏បានគ្មានខ្វល់តែបើទៀមទីអង្វរសុំស្រឡាញ់ពីគេព្រួយផងកើតទុកផងឲ្យទៅលើគេថាបងស្រឡាញ់អូនហ្នឹងសบายចិត្តអថ្ងៃកណើតគេទិញអីឲ្យមកអាយ miss you អីគេឲ្យហ្នឹងសบายចិត្តដល់គេភ្លេចម្ដងខឹងទៀត ឃើញឃើញសេចក្តីសុខដែលនៅលើគេនឹងឃើញវាវាវាបាក់7បាក់7បាក់7ស្អីក៏ដោយឲ្យតែនៅលើគេនឹងឲ្យតែនៅលើគេនឹងចឹងចឹងបានវិធីសាស្ត្ររបស់ពុទ្ធគឺបៀលខ្លួនឯងហើយជាវិធីសាស្ត្រដែល positive មិនចេតថាទេគឺជាវិធីសាស្ត្រដែលគេទៅដល់ដល់ច្រើនហើយហ្នឹងហើយចឹងឯង អមិនសក់ចិត្តតវ៉ាអូខេចេញចេញមកនេះមកដើម្បីជាប់ក្នុងនេះមិនបាច់ឃើញមុខក៏បានទេឲ្យលឺសលេងគេដឹងថាយើងសួរពីអីបើញោមអត់ឮសួរដល់ថ្មឆ្លើយមិនដឹងថាឆ្លើយសំណួរអីគេហ្នឹងហើយអត់អី ទុកអាត្មាដាក់សាធារណៈឡើងគុណគុណសូមអរគុណព្រះអង្គដែលជួបតតបាទអឺថ្ងៃនេះមានសាយបានជួយគុណតតណាសូមអរគុណគុណអ្នកបានស្ដាប់ អឺថតទេសនារបស់រិគុណតាម YouTube ហើយក៏បានជួយរំលែករំដោះ stress ប្រចាំថ្ងៃណាកណាសូមអរគុណមែនបានអ្នកជួយគឺខ្ញុំជួយខ្លួនឯងកណាសុំសួរពេលថាបដិបត្តិនិង ប្រតិបត្តិដូចគ្នាឬអត់គុណតែមួយមួយបាលីមួយសំស្ក្រឹតដូចគ្នាគុណ អញ្ចឹងយើងអាចប្រើមួយណាក៏បានណាណាអរអរគុណអញ្ចឹងបាទប៉ុណ្ណាហ្នឹងហើយបាទនិយាយពីរឿងស្រោចទឹកញោមគាត់สนុំពោរឿងមួយរឿងក៏ប្លែកទេ គេមានពីររឿង មួយទៅស្រោចទឹកសុំឲ្យប្រឡងជាប់អូលើករាសីប៉ុណ្ណេះឡើងប្រឡងជាប់ប្រឡងហើយវាចឹងទៅសុបាយចិត្តលើកលោកតាថាប្រឡងជាប់ទៅបាន បានអាទិត្យក្រោយទៅរឿងលោកតាចង់ទៅយកលុយវិញព្រោះលោកតាថាប្រឡងជាប់ទៅប្រឡងទៅធ្លាក់ លោកតាសួរថាអីចុះក្មួយឯងចៅឯងនឹងប្រឡងថ្នាក់ទីម៉ានប្រឡងបាក់ដប់លោកថាហូមិនក៏មិនប្រាប់មុនអាត្មាប្រឡងឌីប្លូមជាប់ផងណាវាវាអត់មាន ស្អីចេញទៅណាវាគ្មានទេនិយាយអូអមួយរឿងមួយទៀតគេទៅស្រោចឲ្យវាមានរាសីគេដាក់អាกระดาษយន្តกระดาษអីចាដាក់ម៉ូតូផងនោះ ព្រោះតាថាប៉ុណ្នេះមានជប់មានជ័យសេរីសួស្តីបានពីអាទិត្យបែអាទិត្យក្រោយនិយាយទៅយំលហាមដាក់លោកម្ដាយម្ដាយហ្នឹងថាម៉េចលោកតាថាមានសេរីសួស្តីស្អីហើយជុលវល់ម៉េចកូនកណាស្លាប់បាត់ហើយហើយម៉េចបានស្លាប់គ្រោះថ្នាក់ចរាចរណ៍ហើយជិះលឿននៅខ្សោយអើយឺតអើបានលោកតាថាវាសេរីសួស្តីវាជិះលឿនអូអាត្មាភ្លេចប្រាប់ ថារាសីអាត្មាដាក់ឲ្យនឹងវានៅតែត្រឹមកង់តួហាអីទេតែឡើងហួរនឹងវាលោតចុះពីម៉ូតូហួយខ្លួនលោកតាទៀតអញ្ចឹងបានថាអ្វីដែលយើងទៅនោះគ្រាន់បានសុបាយចិត្តទេ តែសេរីសួស្តីពិតប្រកបណាមុនដល់ពិតប្រកបថ្មឲ្យមួយឲ្យភ្លាមចេះភ្លាមព្រះអង្គថាជាធัวមានឧបការៈច្រើន អាចចាត់ទុកថាជាមុនដ៏ស័ក្តិសិទ្ធិដែលអ្នកអាចយកទៅប្រើខ្លួនឯងបានមានតែពីរងាយចាំជាទីបំផុត មួយគឺសតិមួយទៀតគឺសម្បជញ្ញៈអ្នកត្រូវដឹងគ្រប់ពេលថាអ្នកកំពុងធ្វើអីឥឡូវយើងយកមក apply បានគ្រប់រឿងទាំងអស់កំពុងនិយាយយើងដឹងនិយាយអីកំពុងបើកឡានយើងដឹងកំពុងបើកអីមិនមែនត្រូវនិយាយទូរស័ព្ទមិនមែនត្រូវអីទេគឺថា apply បានទាំងអស់អាហ្នឹងមុនប្រពុតតឲ្យអីគឺបាននឹងមែនហើយអ្នកណាអ្នក apply គឺខ្លួន ខ្លួនឯងហើយអារឿងសុបាយចិត្តហ្នឹងនៅកពតមួយលោកតាមួយលោកទៅបួសអត់ចេះអត់ចេះធัวទេណាគេមុនទៅសោតមុនឲ្យលោកតាលោកតាតាមស្រុកស្រែច្រើនកាច់កុំគ្នាឲ្យតែបានអង្គុយលើអ្នកចាប់ធัวចាប់ច្រើនអ្នកទៅបួសអីដួលស្ងៀមខ្មាស់គេអញ្ចឹងគេហៅថាកាច់ធัวគ្នានោះដែលលឺអត់ដឹងទេដូចថាមេមេយានីយានីធំយានីធពូតានិសមាកតានិភូមេនិវេយានិវេអន្តលឹកឲ្យអាសូវែងវែងណា អង្គណាអត់ចេះហើយបួសក្រោយគេអត់ចេះគេនៅខាងលើគេកាន់មីក្រូចាប់សូត្រដល់សូត្រទៅលោកអត់ចេះមាត់ស្ងៀមដល់មាត់ស្ងៀមមិនខ្មាស់គេអាហ្នឹងគេហៅថាដួលធေါ်យល់ទេហើយតាមស្រុកថៃហ្នឹងគេតែងផ្ដួលធေါ်គ្នាអញ្ចឹងគេរៀនធေါ်សូត្រចាំហ្នឹងផ្ដួលគ្នាអញ្ចឹងមានប៉ុនស្អីបើលោក កាច់កងគ្នាពេញរោងប៉ុនហ្នឹងគឺកាច់គ្នា កាច់កងគ្នាលោកតាមស្រុកស្រែហ្នឹងគឺកាច់កងគ្នាអញ្ចឹង នឹងជួនកាលដល់សូត្រមុន ហើយចុះទៅវិញបបួលគ្នាវាយគ្នាតាមវាលស្រែក៏មានយ៉ាហើយយើងចេះទៅយកទឹកមុនសេរីសួស្ដីអាម្ចាស់នេះបកាច់កាច់មេលោកតាមួយនឹងលោកទៅបួសបួសក្រោយលោកតាមួយទៀតហើយលោកតាមួយទៀតចេះធួចាំច្រើនសោតសិតអាករី មនុនសិតអាធួវែងវែង នៅពេលលោកអេវ៉ាមេសូតាំងអេកាំងសមីយ៉ាងភកវាលោកជាសូត្រដល់មួយអង្គទៀតលោកអត់ចេះដល់អត់ចេះលោកយករបាច់លោកឡើងឈួរហ្មងយកអាទឹកផ្តិលហ្នឹងទឹកផ្តិលលោកដើរអឡោះអចាន ឆ្នាំងក៏សុខសប្បាយក៏តេលមុងក៏សុខកដាយអាចឹកអាហៀក៏សុខសប្បាយយោដល់ពេលចប់ទៅលោកតាឡើងឈួរនឹងបានលុយច្រើនជាងគេព្រោះធ្វើឲ្យគេសុបាយចិត្ត រឿងមែនទេណាលោក លោកថា លោកសូត្របល័យយមស្ដាប់អត់បានការអាត្មាប្រែឲ្យស្ដាប់មានន័យអ្នកអ្នកសូត្រធម៌ត្រូវនឹងបានតិចជាងលោកអ្នកអ្នកប្រែបានច្រើនជាងគឺថាមកផ្ទះនឹងរាប់ទាំងអស់នឹងអាຕົក ទូចានឆ្នាំងអាចឹកអាហេអាចៅចឹងមិនថាអានឹងគេបញ្ជោទេហ្នឹងហើយហ្នឹងហើយមានអីទៀតណា អឺមែនទែនទៅគឺវាត្រូវមាន basic តិចតិចដែរក៏ឲ្យដឹងថាគណៈពេលប្រតិកម្មរបស់ចិត្តទោះបីមិនចេះហៅថានេះទោសៈអានេះលោភៈអានេះអឺមហាកុសលអានេះស្អីស្អីឈ្មោះវា មិនបាច់ចាំក៏បានដែរប៉ុន្តែឲ្យក្រន់ តែដឹង នៅចង្វាក់របស់វាការប្រតិកម្មរបស់វាគណៈណាដែលវាតឹង វាតឹងកាន់កំណត់ដឹងថាអូចិត្តកើតរោគឃើញណាអានឹងយើងអត់ចេះហៅថានេះទោសៈអានេះអ៊ីសាអីទេអាចអាចគិតនៅក្នុងភាសារបស់យើងហ្នឹងអូចិត្តជាណែនអូចិត្តនេះក្តៅអូចិត្តនេះកំពុងតែកើតទុកខណៈនេះចិត្តកដាលខណៈនេះចិត្តសោមនស្សរីករាយមិនបាច់ហៅពាក្យបាលីក៏បានដែរឲ្យទៅយល់ដំណើរថាចិត្តហ្នឹងវាប្រតិកម្មយ៉ាងម៉េច តិចតិចតិចតិចតិចតិចចឹងព្រោះអីព្រោះអ្នកដែលស្ដាប់ព្រះអង្គនោះមានមានត្រូវចាំបីដកទាំងអស់ណាអូខេអ្នកខ្លះដូចដូចនាងនេះស្ដាប់អឺអត្តាហេអត្តនោនេថោមិញពឹងខឹងថាជាភាសារបស់គេស្ដាប់ទៅវាយល់នឹងហើយយើងឥឡូវសំដែងធោះយើងកាលអង្គខ្លះលោកពួយទៅបល័យមកមកប្រើប្រើប្រើប្រែប្រើប្រែជួនកាលអាពាក្យប្រែ ខ្មែរយើងវាចូលអត់ដល់ន័យទៀតហ្នឹងហើយ ហើយដល់ពេលនោះព្រះអង្គសំដែងមានចាំបកប្រែពី3ជាន់ទេអត់ទេភាសាដែនវគ្គធៈនឹងនិយាយទៅដូចយើងនិយាយខ្មែរអញ្ចឹងអញ្ចឹងនៅពេលដែលយើងមាន គ្រូមានអីមានសំណាក់អីទេដែលចាំថាអូតាំងតូសង្វាចិត្តតាំងតូសង្ចិត្តតាំងអានឹងយើងយល់ណាប៉ុន្តែបើជួបគ្នាម្ដងមកកាលឲ្យរៀនពិនិត្យចិត្តហ្នឹងមិនបាច់យកពាក្យបាលីហ្នឹងមកទេខណៈឲ្យតាមដានថាគណៈណាវាតឹងគណៈណាវាចង្អៀតចង្អល់គណៈណាវាថប់ គណៈណាវាទៅនឹងហើយគណៈណាវារីករាយគណៈណាវាសមម្ដងហើយគណៈណាវា ធម្មតាធម្មតាឲ្យដឹងដំណើររបស់វាហើយយើង take note ខ្លួនឯងថាគណៈធម្មតាហើយនឹងគណៈទៅនឹងគណៈនឹងតើណាដែលវាល្អយើងដឹងខ្លួនយើងណាដល់ពេលយើងតាមដំណើរវាដឹងចឹងទៅវាមិនមែនមានតែសតិទេ បញ្ញាហ្នឹងក៏វាវាកើតឡើងដែរវាកំណត់បាន ណាដូចថ្ងៃមិញលោកលើកឧទាហរណ៍ល្អថាសតិហ្នឹងដូចជាប៉ូលីសដែលតាមចាប់តាមតាមតាមអកុសលហ្នឹងហើយដល់តែកាត់ក្តីថាណាល្អណាអាក្រក់ហ្នឹងតឡាការអាតឡាការដូចបញ្ញាហ្នឹងហើយអញ្ចឹងបញ្ញាហ្នឹងគឺធម្មធាតុមួយ seeing SDR គឺថាក្រក់ល្អអីវាឃើញតែហ្មងនៅពេលពាក្យឃើញហ្នឹងមិនបាច់ហៅពាក្យបល័យវាដឹងបញ្ញាហ្នឹងវាដឹងថា អូអាសភាពបែបនេះវាកើតឡើងបំផ្លាញសុខភាពផ្លូវចិត្តធ្វើឲ្យចិត្តហ្នឹងតឹងធ្វើឲ្យចិត្តហ្នឹងអត់សុខអញ្ចឹងកំណត់ដឹងបានចំណាំបានចំណាំបានចាំបានស្គាល់អានឹងឯងជាទូសម្បជញ្ញៈជាទូបញ្ញាប៉ុន្តែវាទៅពីសតិហ្នឹងទៅសតិចាប់សិនបានតឡាការចាប់កើតតឡាការកាត់ក្តីបានណាហ្នឹងហើយបាទ make sense okay បាទ អស់ហើយប៉ុណ្្នឹងហ៎អញ្ចឹងចេញចេញមកនេះបានទេចេញមកនេះបានទេស្រុកណាចង់សួរគុណតាតើក្នុងពុទ្ធសាសនាយើងអ្នកដែលចាប់រៀនពុទ្ធសាសនាដំបូងតើរៀនអ្វីខ្លះមុនគេ ហ្នឹងហើយចង់សួរគុណរឿងបត្រៃបៃដកហ្នឹងតើបត្រៃបៃដកហ្នឹងវាមានន័យយ៉ាងម៉េចហើយការសិក្សាតាមបត្រៃបៃដកហ្នឹងវាចាប់ផ្ដើមពីទំព័រមួយណាមុនគេសម្រាប់ឧទាហរណ៍អ្នកដែលគេចង់ដឹងពីវិន័យពុទ្ធសាសនាយើងចង់រៀនឲ្យឲ្យស្គាល់នៅពុទ្ធសាសនាច្បាស់លាស់ពីព្រោះកណាយល់សង្គមខ្មែរយើងមិនដែលមានអ្នកណារៀនពុទ្ធសាសនាឲ្យបានច្បាស់លាស់ទេ រៀនគឺទាល់តែមានដូចគុណប៊ូសអីចឹងទៅឬក៏អ្នកដែលនៅវត្តជំនាន់ដើមអីទេនឹងរៀនដឹងចឹងទៅតែភាគច្រើន majority រឿង people យើងគឺអត់មានទេគាត់ថាយើងកើតមកក្នុងនាមយើងជាអ្នកកម្ពុជាសាសនាជាដូនជាតាពុកម្ដាយនោះគឺយើងគាត់ទៅ follow ទៅតាមក្បួនខ្នាតរបស់យើងតែបើរឿងរៀនពីពុទ្ធសាសនាឲ្យចំ ខ្មែរភាគច្រើន majority បើគណៈគិតថា 90%គឺអត់មានយល់ពីរឿងពុទ្ធសាសនាហ្នឹងយ៉ាងម៉េចទេ ស្គាល់គុណឲ្យចង់បកស្រាយរឿងហ្នឹងទៀតបាទអត់អី last last dhamma talk today in Sydney អឺញោមលើកហ្នឹងវាបង្ហាញនៅតថភាពក្នុងសង្គមយើងចឹងមែន ហើយដែលថាទល់តបួសរៀនបានចេះហ្នឹងអ្នកបួសច្រើនក៏អត់ចេះដែរហងៃ មិនថាទៅកុហកណាញ់ពីប្រសិនអត់ចេះទេអ្នកបួសស្មាថាប្រហែលជា80 percent ដែរអត់ចេះ What Buddhism really is គឺចេះតាមតែប្រពៃណីធ្វើតគ្នាអញ្ចឹងហ្នឹងហើយបានជាអាត្មាហ៊ានថាអាត្មាឆ្លងកាត់សាលាបាលី ហើយថ្មឆ្លងកាត់សាលាបល័យថ្មដឹងតែគ្រូថ្មអត់ចេះទៀតមិនមើងងាយគាត់ទេគាត់ចេះ skill របស់គាត់មានឧទាហរណ៍ថាបើគាត់បរៀនបល័យគាត់ចេះតែភាសាបល័យតែ the real meaning of the teaching of Buddha no ពីព្រោះបាលីវាជាភាសាដូចយើងរៀន general English ចឹងអញ្ចឹងគ្រូបរៀនអង់គ្លេសមិនបានន័យថាគាត់ចេះ គ្រប់ skill ទេបើគេរៀនពេទ្យគេចេះអង់គ្លេសបែបពេទ្យបើគេរៀន law គេចេះអង់គ្លេសបែប law អញ្ចឹងគ្រូបរិញ្ញបល័យគឺចេះតែភាសាទេកុំយល់ថា គ្រូបរិញ្ញបល័យចេះពុទ្ធសាសនាមិនមែនទេទោះបីជាគាត់បកខ្ទេចពាក្យបល័យអីក៏គាត់បកចេញមិនមែនមានន័យថាចេះពុទ្ធសាសនាទេមិនមែនគ្រាន់តែវាជា ភាសាដើម្បីឲ្យយល់នៅពាក្យរបស់ពុទ្ធប៉ុណ្ណឹងឯងតែបើមិនរៀនចំ skill របស់វាទេអត់ចេះទេពុទ្ធសាសនានឹងអញ្ចឹងណាហ្នឹងហើយព្រោះ សាស្ត្រាចារ្យដែលបរៀនបាលីថ្មអីចុងក្រោយមិនជាយើងមានមោទនភាពអីចុងក្រោយគាត់មករៀនពីថ្មវិញតាគាត់សុំឌីសសុំសភៅថ្មយកទៅរៀនវិញគាត់សារភាពថាគាត់វ័យមិនបែកទេធัวដែលមានជំរឿនឹងអញ្ចឹងបានថ្មអាណិតអាណិតថងថាមិនមែនថាគ្រូល្ងងទេណាថ្មនិយាយអញ្ចឹងមិនមែនបានទេថាគ្រូល្ងងបើនិយាយពីជំនាញភាសាបាលីថ្មអត់ដល់គាត់ទេគាត់នៅតែចេះជាង បានសួរថាអាត្មាដឹងថា what Buddhism really is ហ្នឹងអាត្មាបានមកពីសាលាហ្នឹងតែអាត្មារៀនប្រហែលឆ្នាំនៅសាលាហ្នឹង no មិនមែនទេអញ្ចឹងអ្នករៀនចប់សាលាហ្នឹងមិនមែនយល់ពុទ្ធសាសនាជាអីទេបានតែ concept តិចតិចតិចតិចពុទ្ធសាសនានិយាយពីកម្មផលអីអីនិយាយដូចតែញាតិញោមនិយាយអញ្ចឹងតែមិនអោយទៅជា skill អ្នកយល់ពុទ្ធសាសនាតែម្ដងទេសាលាហ្នឹងបានចំណេះដឹងទូទៅព្រោះរៀនទៅ ពុទ្ធិកៈហ្នឹងបញ្ចូលចំណេះដឹងទូទៅមានកណិតមានគីមីមានស្អីហើយពុទ្ធសាសនាស្មាតទោះបើវិន័យវិញ4ឆ្នាំរៀនបាន10តពួរផងឧទាហរណ៍ចូលចូលម៉ោងអញ្ចឹងទៅនិយាយពីបរិមកមានន័យថាម៉េចម៉េចម៉េចម៉េចម៉េចម៉េចម៉េចជាប់ឆ្នាំទៅចូលអាឆ្នាំបន្តទៅទៀតមកបញ្ចូលអានឹងដដែលដដែលអត់ចេះទេអត់ចេះប៉ុន្តែអញ្ចឹងពួកសាមណេរសិនពងក្តៅមួយអាត្មាមិនដឹងថា ថ្មឆ្លងកាត់មុនហើយបាទថ្មហ៊ាននិយាយថ្មរៀននៅសាលានឹងថាអ្វីដែលថ្មយល់ដល់បេះដូងពុទ្ធសាសនានេះមិនមែនចេះពីសាលានឹងទេគឺនៅពេលដែលថ្មមកអង្គុយស្រាវជ្រាវខ្លួនឯងទេហើយខ្មែរយើងដែលថ្មថាមិនអាចចេះបាន ដោយសារអីយើងមាន តែ3ដក ដូចញោមនិយាយចឹងមានតែ3ដកមិនអាចយល់ជំរោពុទ្ធសាសនាបានពីព្រោះ3ដកទោះបីបាន ប្រែ ជាខ្មែរហើយក៏ដោយក៏នៅ ពាក្យបង្កប់ដល់ច្រើន ឧទាហរណ៍ដូចក្នុងវិន័យកម្មនៅ ប្រើពាក្យដដែលបពាជនីយកម្មអភិនកម្មនៅ ប្រែចឹងដដែលយើងមានន័យថាមិនអត់មានបក ប្រែលីងប្រែមកបើអ្នករៀនបាលីលោកដឹងអានឹងគេធ្វើម៉េចម៉េចម៉េចម៉េចចុះយើងអត់រៀនបាលីមិនដឹងមិនដឹងទេហ្នឹងហើយអនៅក្នុងពួកអភិធម្មនិយាយថា ដូចជាកុសលាធម្មា ពួកធัวជាកុសលអកុសលាធម្មាពួកធัวជាអកុសលអព្យាកតាធម្មាពួកធัวជាអព្យាក្រិតមិនដឹងស្អីគេអព្យាក្រិតហ្នឹង សង្សារតឡាការមិនរំអៀងគេហៅព្យាក្រឹតដឹងថាអត់មានពន្យល់វែកញែកឲ្យច្បាស់ទេ នៅពេលដែលអាត្មាសិក្សាទៅអាត្មាស្រាវជ្រាវពី កពីថៃខ្លះពីក្រៅខ្លះពីភាសាបរទេសខ្លះមកបកប្រែមកជាខ្មែរដែលបំបែកអង្គធោធម្មសង្កណីគ្រូគេហៅសាស្ត្រាចារ្យគ្រូដែលគាត់បង្រៀនពុទ្ធសាសនានៅសាកលវិទ្យាល័យ ទីផុតគាត់សុំសភៅនឹងទៅរៀនគាត់ថាគាត់មិនដែលចេះទេអញ្ចឹងមានន័យថាមិនមែនថ្មបង្អាប់ថាខ្មែរយើងអន់ទេ ខ្មែរយើង ខ្លាំងជាងថៃជាងអីពីមុន ពីមុនខ្លាំងមែនប្រែបៃដកមុនដំបូង គឺ ខ្មែរយើង ប្រែបៃដកបើអត់ចេះអត្តកថាប្រាជ្ញចេញទេអ្វីបើថាប្រែវាមិនអស់មែនប៉ុន្តែបើលោកមិនចេះ commentary របស់វាអាកពីផ្សេងទៀតណាកពី commentary ហ្នឹងទៅប្រែបៃដកអត់ចេញទេ ចឹងមានន័យថាអ្នកប្រាជ្ញខ្មែរចេះទាំង3ដកចេះទាំង commentary ទល់តែមើល commentary បានប្រែ3ដកចេញប៉ុន្តែយើងជាអកុសលយើងធ្វើបាន ត្រឹមតែ3ដកហើយក៏យើងសង្គ្រាមទៅដល់សង្គ្រាម ទៅយើងស្លាប់អ្នកប្រាជ្ញអស់គម្ពីរដីកាយើង បាន ចងក្រងទុកខ្លះបាត់អស់កុំតែជប៉ុនយកទុកទេ3ដកហ្នឹងដឹកពីជប៉ុនមកវិញទេ ឆ្នាំ96អាត្មានៅរៀនភ្នំពេញអាត្មាចូលរួមហែជាមួយសម្ដេចតា បើនៅក្នុងស្រុកយើងហ្មងមូឆ្នាំជក់អស់ហើយអស់ហើយលីងហ្មងថាពលពតវាអស់ហើយអាសម័យរដ្ឋកម្ពុជាយើងមានអ្នកដឹងថានឹងបីដកសភៅធំធំនាំគ្នាហែកហែកមូមូអាឆ្នាំជក់លក់នោះញញុំដែរឃើញគេយកกระดาษសភៅឲ្យមូមូឆ្នាំមកកប៉ុកមកកប៉ុកចឹងលក់ហ៎ហ្នឹងយកសិតតែបីដកយកមូមូអាកាត់មានណាបរៀនថានឹងជាសភៅធររៀនខ្ទេច ចឹងកុំតំណំចូលពីជប៉ុនមកវិញយើងក៏អស់ទាំង3ដកនឹងទៀតដោយឡែកថៃដោយឡែកភូមិមាគេប្រែ3ដកក្រោយយើងប៉ុន្តែអ្នកប្រាជ្ញគេនៅ គេនៅហើយ គេក៏បន្តប្រែសិភៅដតីដតីទៀតជា commentary ហ្នឹងទៅគេរៀនចេះច្រើនដល់រងថ្ងៃអញ្ចឹងនៅក្នុងអំឡុងឆ្នាំបែកពីពលពតមកដល់ ឥឡូវនេះមានឃើញ ប្រែជាខ្មែរខ្លះប្រែពីថៃពីអីមកខ្លះអាចយល់ខ្លះ តែក្នុងចំណឹមប្រហែល4 10ឆ្នាំមុននេះបើមនុស្សអត់ចេះភាសាទី2ក្រៅពីខ្មែរទេស្មានថាអត់មានអ្នកចេះពុទ្ធសាសនាទេព្រោះខ្មែរអត់មានសិភៅរៀនមិនមែនខ្មែរខួរក្បាលអន់ទេខ្មែរខ្វះឯកសាររៀនយល់ទេខ្វះឯកសាររៀនពាក្យថាអ្នករៀន3ដកហ្នឹងមិនមែនរៀនតែ3ដកឆ្កុយហ្មងទេ គឺមាន commentary របស់វាបានរៀនយល់ហ្នឹងហើយបើអត់មានអត្ថកថាហ្នឹងហើយអត្ថកថាជួនកាលមើលនៅតែមិនងាយយល់ទៀតត្រូវការដីកាទៀតដីកាមានន័យថាពយល់អាស្អីដែលមិនតន់ដែលមិនតន់ច្បាស់នឹងទៀតប៉ុន្តែឥឡូវសរុបមកវិញខ្ញុំថាចុះក្នុងនាមយើងជាអ្នកអឺកាន់ពុទ្ធសាសនានឹងតើចំណុចដែលយើងចាប់ផ្ដើមពីណា តាមពិតឥឡូវនឹងមានឯកសារច្រើនដែរហើយ ដែលលោកអ្នកចេះដឹងអភិធម្មឬក៏កੁੰលឹះសំខាន់សំខាន់ក្នុងពុទ្ធសាសនាដែលលោក ពង្រួមមកណាណាក៏មាន ច្រើនដែរហើយមានបកប្រែជាខ្មែរអីមានច្រើនដែរហើយក្នុងរយៈកាលប្រហែលជា4 10ឆ្នាំក្រោយមកនេះហ្នឹងហើយអញ្ចឹងនៅក្នុងអភិធម្មបើយើងចង់រៀនតាមបៃដកវែងឡាយណាប៉ុន្តែនៅក្នុងសិភៅមួយហៅថាអភិធម្មតសង្ឃៈដែលព្រះ អនុរុទ្ធាចារ្យលោករួបរวมសេចក្តី នៃអភិធម្មដែលដែលវាវែងហ្នឹងឲ្យមកខ្លីនឹងឲ្យខ្លីមាន9បរិឆេទហ្នឹងបើជាបល័យសុទ្ធมันបានកម្រាស់ប្រហែលប៉ិនមេដៃនេះផងប៉ិនគ្រាន់ថាហ្នឹងហើយប៉ិនតែគ្រាន់តែយើងបកប្រែ ទៅ ខ្លាចអ្នករៀនអត់យល់ក៏ជាបញ្យលបន្ថែមមកក៏ឡើងកម្រាស់នេះចឹងទៅដើម្បីនឹងនឹងដែលរៀនឲ្យចំពុទ្ធសាសនាផ្ដើមពីអានឹងជា basic យើងនៅខ្មែរឥឡូវអ្នកចេះ9បោឆែតហៅថាអ្នកខ្លាំងនៅភូមិមាចេះហ្នឹងគេហៅថាបឋមអ្នកខ្លាំងស្រុកយើងស្មើបឋមស្រុកគេមិនចង់ប្រអាប់ទេប៉ុន្តែវាអញ្ចឹងការពិតយើងត្រូវទទួលស្គាល់កុំនៅតែឯងខ្លាំងឯងខ្លាំងរាល់ថ្ងៃហ្នឹងឲ្យតែនិយាយពីដល់សម្ដេចជួនណាត់អូខ្មែរខ្លាំងណាស់ពីមុនភូមិមាទទួលស្គាល់អាហ្នឹងខ្លាំងពីមុនណាហើយចាំមិនព្រមឃើញខ្លួនយើងអន់ឥឡូវហ្នឹងឯងណោះ នឹងអំនួតនឹងហើយត្រូវអានឹងអួតអ្វីដែលបាត់ហើយនោះនឹងហើយនឹងពូចសង្កោខ្មាស់គេណាហ្នឹងហើយថាយើងភ្លឺសប្ថ្ងៃនេះភ្លឺប៉ុន្តែយើងអត់ដឹងតែយើងនៅគិតថាយើងខ្លាំងនៅពូចអង្គហ៎ពូចអង្គ ហ្នឹងហើយត្រូវហ្នឹងហើយណាមើលឃើញអញ្ចឹងមកឃើញថាពុទ្ធសាសនាអរិយពុទ្ធកណាផ្ទាល់សង្គមខ្មែរមិនអាចជឿនឹងទៅណាដរាបតែខ្មែរ practice Buddhism is a real Buddhism គឺគឺប្រទេសយើងខ្លាំងត្រូវរាល់ថ្ងៃសាសនាយើងគេបំបែកគេធ្វើឲ្យយើងវីសពបាត់យ៉ាងអានេះតែគឺ

ដូចអាត្មាព្យាយាមបើកការពិតនេះដំបូងឧបសគ្គច្រើនណាស់មិនមែនចិនយួននេះណាមកធ្វើបាបអាទេ គឺខ្មែរយើងហ្នឹងឯងហ្នឹងឯងហើយរហូតដល់ពាក្យខ្មែរយើងនិយាយថាពាក្យពិតរែងស្លែងអាត្មាកាលនោះបើសិនជាអាត្មាមិនដាក់ທາງជីវិតនេះអស់អង្កលក៏អស់ទៅមិនហ៊ាននិយាយឯងព្រោះអីព្រោះគេទៅទាំងអស់ហើយទៅទាំងអស់ហើយ ចឹងអាត្មាជួបម្នាក់អាបយលម្នាក់ខឹងមិនខឹងអាត្មាអត់ដឹងទេនេះជាការងាររបស់អាត្មាបើដូចអាត្មាហ៊ានប្រឆាំងហ៊ាន ធ្វើតែការពិតហ្នឹងមិនមែនតែញាតញោមសាមញ្ញជំទាវមកក៏ដោយឯកឧត្តមមកក៏ដោយតែ the way អាត្មាធ្វើមិនអាត្មាធ្វើចឹងមើលថ្ងៃមួយអឺជំទាវម្នាក់គាត់អ្នកមាន ហើយគាត់បើកកន្លែងក្រុមហ៊ុនទូរស័ព្ទរបស់គាត់នៅពោធិ៍សាត់ហ្នឹងគាត់ដាក់ផ្កាម្លិះឲ្យអាត្មាបាចមុនអាត្មាទៅហ្នឹង ហើយលោកពីវត្តមកទៅសិតតែមានកតិកាគ្នាអស់ហើយមកដឹងតែគេដាក់អានឹងមកឲ្យបាចយកសេរីសួស្តីប៉ិនយើងដឹងថាវាអត់ត្រូវហើយយើងកំពុងតែចង់បញ្យលមនុស្សបើបញ្យលបានជំទាវនេះមួយ បានច្រើនទៀតគិតចឹងទាញជំទាវនេះមួយសិនដាក់មួយសិនបាញ់ចំមេហ្មងបាញ់កូនយូរពេក ពេលសូសូសូសូសូសូសូមើលគាត់អង្កលជុលគាត់កលជុលគាត់ទ្រោបចិត្តដឹងថាព្រោះធម្មតាគាត់ទៅរលោកផ្សេងដឹងតែបាច់ផ្កាអោយហ្នឹងដល់ពេលអង្កលជុលចិត្តអាមាពិតភ្នែកយកទៅមកសូតយកសូតយកបាត់ភ្នែកអត់មើលបាទនៅនៅ eye contact បិទភ្នែកយកទៅមកអីអាមាលឺសូក្រឹកក្រឹកដោយអាបិចបៀបរុញអានឹងចូលរហៅអាមាទៅណាអាមាបិទភ្នែកយកសូតសូតដល់ចប់បានគាត់ខ្សឹបគ្នាលោកភ្លេចបាយផ្កា មិញថ្មនិយាយមួយញោមថាមិនបាច់យកដូចថាមិនបានដាក់បើដាក់មកប្រហែលជាថ្មបាច់បើដាក់មកថ្មអត់បាច់ដែរដូចផ្កានឹងអញ្ចឹងដល់ពេលចប់គាត់ហ្នឹងលោកភ្លេចសោតដល់គាត់ទៅកែអាចារ្យឲ្យលោកយយន់តហ្មងទៀតឲ្យសោតយយន់តហ្មងទៀតឲ្យបាច់ផ្កាបានអាត្មាថាឥឡូវដល់ម៉ោងសំដែងធោះហើយ សូត្រមន្តចប់ហើយឥឡូវអាត្មាបញ្យលសិនបើបញ្យលចប់ហើយញោមនៅត្រូវការចាំអាត្មាបាច់អោយព្រោះនេះម៉ោងបញ្យលអាមិញម៉ោងសូត្រឥឡូវផ្កានឹងទុកនឹងសិនទៅហើយបើពេលក្រោយអាត្មាបញ្យលហើយញោមចង់ឲ្យអាត្មាបាច់ទៀតអានឹងចាំគិតហ្មងទៀតអីអាត្មាថាឥឡូវញោមចង់ស្ដាប់ធัวលួង ចង់ស្ដាប់ធัวមែនអាធัวលួងណា ហ្នឹងលួងចិត្តឲ្យសុបាយចិត្តហើយមួយទៀតសំដែងទៅឲ្យដឹងថាស្អីខុសស្អីត្រូវហ្នឹងយកមួយណាសួរសិនក្រឹងកណាចង់ចេះចង់ដឹងថាម៉េចបានមិនបាច់នឹងគាត់ដឹងចឹងញោមអាតិចញោមសុបាយចិត្តបើស្មាអត់បាច់ហ្នឹងចាំនិយាយហ្នឹងហើយស្មាដឹងថាញោមជាអ្នករៀនច្រើនស្មានិយាយប្រកាសជាយល់ បើចង់ឲ្យថ្មនិយាយពិតថ្មនិយាយប្រាប់សម័យពុទ្ធកាលបើគេយកផ្កាមកអាត្មារៀនមិនដែលឃើញ ថា ពុទ្ធឯណាបាចផ្កាឲ្យគេសោះមានតែគេបាចឲ្យព្រះអង្គមកនិយាយរឿងប្រាប់ ដូចជារឿងមេលាកាអពេលព្រះអង្គត្រាស់ដឹងទេវតាបាចផ្កាឲ្យព្រះអង្គវិមានតែគេបាចឲ្យព្រះអង្គគេបាចក្នុងលក្ខណៈបូជាគុណ អ្នកតូចបាយទៅអ្នកធំអ្នកសិលទាបបាយទៅអ្នកសិលពោះក្នុង លក្ខណៈបូជាគុណបូជាសេចក្តីល្អគ្មានអ្នកណា មួយ ដែលទទួលពរជ័យពី ពុទ្ធដោយពុទ្ធបាច់ការឲ្យសោះអាត្មាវារៀនវាមិនឃើញបើញោមតទៅជួលលោកណារៀនឲ្យឃើញក្នុងបត្រៃវិដកហ្នឹងថាពុទ្ធមានបាច់ឲ្យពីណាមួយដែរអាត្មាសឹងថាលុបកសែតអាត្មាចោលឲ្យអស់អញ្ចឹងអញ្ចឹង ឥឡូវញោមចង់បានសេរីសួស្តីឬក៏ចង់បានបុណ្យដែលល្អបុណ្យដែលកើតពីចិត្តល្អនេះកណា ចង់ធ្វើតែត្រូវហ្នឹងបានអូចូលសងធ្វើត្រូវដូចមេលាការអញ្ចឹងនៅពេលដែលព្រះអង្គនិមន្តទៅចូលក្រុងគាត់ តាមពិតគាត់ធ្វើផ្កានឹងថ្វាយព្រះរាជាទេប៉ុន្តែជ្រះថ្លាជាមួយព្រះអង្គពេកសុកចិត្តថាថ្វាយព្រះអង្គទៅមកណាព្រះរាជាយកទោសក៏យកដែរក៏បាច់ថ្វាយព្រះអង្គទៅ ការលះកាត់ចិត្តថាសំបីជីវិតក៏ហ៊ានទុបីពរាជារស់រឿងហ្នឹងការលះបង់របស់គាត់ពេលហ្នឹងចំពោះគុណសមាព្រះសមាសម្ពុទ្ធដែលគាត់ស្ដាប់ធូរយល់មិនមែនតេតេតេទៅបូជាអញ្ចឹងមកពីគាត់យល់យល់ធ្វើឲ្យជីវិតគាត់នឹងភ្លឺស្វាងដល់អញ្ចឹងគាត់ថាបូជាគុណងាប់ងាប់អំណាចនៃការបូជានឹងអានិសង្ឃនឹង បានភ្លាមភ្លាម ការនឹងដែលតាមពពុទ្ធទៅនឹងជារិទ្ធរបស់ព្រះអង្គទេមិនមែនរបស់គាត់ព្រះអង្គដឹងថាបើតថាគតមិនទៅវាំងទេគាត់នេះអាចមានទោសអញ្ចឹងព្រះអង្គទៅវាំងទៅហើយផ្កានឹងក៏ព្រះរាជាឲ្យគាត់ទៅរមមកដើម្បីបូជាព្រះអង្គដែរដល់ពេលដល់ពេលវេលាសួររផ្កានៅណា បានព្រះអង្គកាត់មកទៅមហារាជតើអ្នកឃើញផ្កាដែលនៅជុំវិញតថាគតនេះទេអូឃើញស្អាតវាមួយមកជាកម្រងអញ្ចឹងណាបាទថានេះគឺជាផ្កាដែលព្រះអង្គកំពុងតែរនឹងហើយចុះបើព្រះរាជា ដឹងថាអ្នក ដែលទៅរកផ្កានឹងយកផ្កាមកបូជាតថាគតតើព្រះអង្គររឿងទេហីមិនត្រឹមតែមិនររឿងឲ្យរង្វាន់ទៀតណាគាត់នឹងបានរង្វាន់ស្ដេចពេញចិត្ត ហើយអនាគតជាតិទៅព្រះអង្គព្យាករថានឹងបានជាព្រះបច្ចេកពុទ្ធមួយអង្គហ្នឹងហើយវាជាហេតុនៃការលះបង់របស់គាត់ពេលហ្នឹងអាត្មារៀនមកវាឃើញតែគេបូជាពុទ្ធអញ្ចឹងបូជា ប្រសង់បូជាពុទ្ធអញ្ចឹងដោយការជ្រះថ្លាសិស្សមានផ្កាមាន អីទៅបូជាគ្រូរបៀបណាដូចរឿងនៅក្នុងអតីតកាលរបស់ ព្រះសរិបុត្រអីចឹងកាលព្រះសម្មាសម្ពុទ្ធអឺ ដូចជានាំមកផ្ទះសីឬក៏ស្អីនាំសិស្សរាប់ពាន់អ្នកទៅបេះផ្កាបេះអីមកក្រាលជាអាសនៈផ្កាមុនព្រះសម្មាសម្ពុទ្ធឲ្យគង់អញ្ចឹងវាមានតែអញ្ចឹងអត់មានសុំអីឡើយ គឺជាការបូជាគុណតែម្យ៉ាងប៉ុណ្ណឹងអាហ្នឹងដល់ពេលនិយាយចប់ស្មាននិយាយច្រើនជាងហ្នឹងដល់និយាយចប់គាត់ជ្រះថ្លាដល់ជ្រះថ្លាទៅអាត្មាប្រាប់ថាឥឡូវផ្កាញោមយកឲ្យអាត្មាហើយអាត្មានឹងយកទៅយកទៅបូជាបរតនត្រ័យគាត់ស្វាចិត្តទៀត ចឹងបានថ្មយល់ថាមនុស្សឲ្យតែនិយាយពិតនិយាយចេញពីបេះដូងកុំឲ្យមានទ្រិកគង់តែគេយល់ទេទោះបីវាខុសចិត្តគេតិចតួចពីដំបូងមែនប៉ុន្តែគេនឹងយល់ថាយើងគ្មានចង់បានអីពីគេទេយើងចង់ឲ្យតែគេយល់ប៉ុណ្ណោះទេចឹងមានរឿងអីខ្មែរនៅរសាជំហរចឹងទោះបីទៅជួបលោកតាបាច់ការពេញហ្នឹងបាច់បាច់ទៅខ្មែរបិទភ្នែកសូត្រអ្នកឯងចឹងណា បើគេមិនឆ្ងល់ក៏ហីទៅវាឆ្ងល់បាននិយាយអញ្ចឹងហើយអញ្ចឹងរៀនពីណាមុនបើអាត្មាជាជាជាគំនិតរបស់អាត្មាដូចសពថ្ងៃច្រើនក្មេងៗស្ដាប់អាត្មាពូមានតែ page មាន Facebook អីហ្នឹងក្មេងៗឥឡូវស្ដាប់យល់ជាងចាស់ចាស់ផងនិយាយមែនពូអាត្មានិយាយតែពាក្យសាមញ្ញសម្រាប់ជីវិតយើងមែនតើហ្នឹងហើយគេថាអាត្មាអត់និយាយធัวមកពីគាត់មិនស្គាល់ថាធัวជាអ្វី concept របស់ខ្មែរយើង តាំងពីដើមមកថាបើនិយាយធัวទល់រលើករឿងព្រះទល់រលើករឿងវិសាខាអនាថាបណ្ឌិតឬក៏ពាក្យពុទ្ធមកបានហៅថានិយាយធัวមែនទេធัวគឺជីវិតនេះឯងអ្វីដែលព្រះអង្គសម្ដែងមកគ្រាន់តែជារូបមន្តដើម្បី ដោះស្រាយក្នុងជីវិតយើងនេះឯងអញ្ចឹងបើញោមគិតថាជាគរាវាសចង់រៀនយ៉ាងម៉េច ថាស្ដាប់ឬរៀនតែធនណាដែលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាខ្លួនឯងទៅបានហើយមិនបាច់ទៅចេះប្រវត្តិគ្រប់យ៉ាង របស់មនុស្សសម័យនោះទេព្រោះមនុស្សសម័យនោះគេមានប្រវត្តិមួយរឿងមួយរឿងរបស់គេ យើងក៏មានមួយរឿងដែរបើនិយាយមួយរឿងរបស់យើងតាំងពីសម័យពលពតមកមិននិយាយជាប់ដូចគ្នាឃើញទេមិនចាំបាច់ទៅចេះវិសាខានឹងស្អីជជក់នឹងមិនច្រើនពេកទេចេះតែសច្ចធម៌នៅក្នុងជីវិត មានបញ្ហាត្រូវដោះស្រាយបញ្ហាដោយវិធីណាពុទ្ធពង្រៀនពីវិធីដោះស្រាយបញ្ហារបស់យើងហ្នឹងហ្នឹងហើយយើងមើលគាថាមើលប៉ុន្តែគាត់មានកលឹះច្រើនបើយើងស្ដាប់ច្រើនទៅវាកានបញ្ញាដែរណាធម្មបទឯងខ្ញុំធ្លាប់លឺហើយរឿងមួយវាមានរឿងផ្សេងអញ្ចឹងដោះស្រាយមានវិធីផ្សេងរឿងមួយទៀតក៏ដោះស្រាយតាមវិធីផ្សេងព្រោះមនុស្សមានបញ្ហាផ្សេងគ្នាដូចដុកទ័រអញ្ចឹងมันអាចយកវិធីតែមួយយកទៅព្យាបាលមនុស្សគ្រប់គ្នាដូចគ្នានេះខ្លះមកពេទ្យ ឈឺថ្មិញយើងមិន អាចទៅព្យាបាលក្រុងពោះវៀនទេហើយបើយើងចេះតែមកមកដកថ្មិញអាចុកពោះក៏ដកថ្មិញអញ្ចឹងមិនអញ្ចឹងអ្នកទៅវត្តរាល់ថ្ងៃអាឈឺអីក៏ស្រោចទឹកអាកោទុកអីក៏លោះទឹកតែមួយអីវាត្រូវហូបមុខម៉ែពេទ្យគេមានជំនាញនៅតែមានជំនាញផ្សេងគ្នាមែនមែន រឿងហើយហើយញោមដែលឃើញយូយូគេបោកម្ដងដូចគេល្បីថាថំមឹកឯនេះថំមឹកឯនោះបោកថាទៅធ្វើអញ្ចេះបានសុកធ្វើអញ្ចេះបានសុកអីគេបោកលុយរាប់ម៉ឺនរាប់សែនដុល្លារដែលលឺតាំងជាអាគីណេត ទៅតាំងធ្វើជាស្អីជាស្អីទៅថ្មថាអ្នកបណ្ដោះជំនឿខុសនោះគឺតាមវត្តយើងនឹងហ្មងគឺលោកហើយអាចារ្យយើងនឹងហ្មងគឺចេញពីអាទឹកមុននឹងទៅដបងចេញពីអំបោះក្រហមនឹងទៅព្រោះឲ្យគាត់ជឿ ឲ្យគាត់សង្ឃឹមថានឹងបានសុកអានេះបានសុកដល់យូរយូរវាជាការទុកអេតរោនេះក៏លោខ្លាំងជាងយូរយូរតរោនោះក៏កាន់ទៀតអត់ដែលពន្យល់ថាតើសេចក្តីសុខសេចក្តីទុកនឹងកើតពីណានៅក្នុងសច្ចធម៌ពពុទ្ធជាមហាពេទ្យឃើញណាធម៌ជាឱសថអញ្ចឹង being a doctor ជាគ្រូពេទ្យត្រូវមានជំនាញមិនមែនតែជំនាញព្យាបាលទេជំនាញពិនិត្យក៏ត្រូវប្រកែដែរ ប៉ុន្តែជំនាញរបស់ពុទ្ធនឹងដូច counselor ដែរគឺព្យាយាមធ្វើម៉េចឲ្យយើង explore ខ្លួនយើងចេញមក what is the problem អ្នកខ្លះទៅរកពេទ្យដោះស្រាយបញ្ហាអត់ទាំងដឹងដល់ខ្លួនឯងមានបញ្ហាអីមកហ្នឹងអានឹងដោះមិនចេញទេអញ្ចឹងមេរៀនទី1ដែលពុទ្ធបរិញ្ញាមុន ដំបូង គឺធម្មចក្រនឹងឯងបើញោមរួចរៀនអានឹងឲ្យយល់ក៏ល្អទី1មនុស្សឲ្យទៅជួបគ្នាត្អូញត្អែពីទុកសោក មែនទេទុកសោកបាក់អញ្ចេះប្តីអញ្ចេះប្រពន្ធចោះកូនអញ្ចេះរាប់មួយថ្ងៃមកហើយគុំថាអ្នកត្អូននឹងមានទុកហើយអ្នកអត់ត្អូនមិនមានទុកទុកមានដូចគ្នាមែនទេញឹមញឹមនឹងមានតើបាច់មកកុហកអាត្មាទេមានគ្រាន់តែខុសប្រធានបទគ្នារឿងនេះរឿងនោះរឿងនេះរឿងនេះរឿងនេះរឿងពួកចិត្តយើងវានៅមានកិលេសអាមេស្រូបនៅមានកិលេសអញ្ចឹងព្រះអង្គថាមក បាច់រៀបរាប់ប្រចាំតថាគតប្រាប់ទុកអីខ្លះពុទ្ធដឹងទុកយើងទាំងអស់ហើយគ្មានចន្លោះអីបន្តិចទេអញ្ចឹងព្រះអង្គលើកមកមិនមែនឲ្យយើងគិតពីទុកទេឲ្យស្គាល់ថាទុកនឹងជាស្អីហើយយើងនឹង realize that not only me អ្នកដតីក៏មានដែរធូរបន្តិចបាត់មនុស្សយើងអាកើតទុកហើយយើងដាក់ខ្លួនឯងនៅ ក្នុងសម្ពាធមួយដែលចិត្តតែព្រៀបមួយគេថាអូយខ្ញុំនឹងវាមិនដូចគេសោះមែនទេ មកគេគេ ចេះសរសេរអង់គ្លេសឯងអត់តន់ចេះទៅទៅរៀនអូបាក់ចិត្តដល់ហើយឧទាហរណ៍យើងបាក់រឿងហ្នឹងគេបាក់រឿងផ្សេងនោះហើយនោះហើយនោះហ្នឹងប្រៀបធៀបចេះប្រៀបធៀបចុះដល់អញ្ចឹងទៅអាទុកហ្នឹង តាមពិតបន្តិចទេបើយើង focus តែរឿងការងារយើងហ្នឹងបន្តិចទេប៉ុន្តែថែមអាប្រៀបធៀបអត់ប្រយោជន៍ហ្នឹងថែមឲ្យខ្លួនឯង stress ទៀតសើអត់ប្រយោជន៍ ទុកពិតប្រកបជួនកាលកើតតែម្ដងប៉ុន្តែឈឺច្រើនដងបើនាងណាក្បត់ចិត្តចឹងគេក្បត់តែម្ដងឯងដេកឈឺមួយឆ្នាំមែនទេគេជេរតែម្ដងប៉ុន្តែចិត្តសន្សំរបស់យើងនឹងឈឺច្រើនដងដេកមិនលក់មែនទេឧទាហរណ៍ឧទាហរណ៍មកនឹងជួបគ្នាគេជេរមីចង្រៃមួយម៉ាត់តែប៉ុណ្្ណឹងឯងចាំមកអាត្មានិយាយធួអត់ចាំឯងបើគេជេរមីចង្រៃចាំមក ចាំយីអញប៉ុណ្ណឹងដែរមកជេរអញហ្នឹងហើយដល់ក្នុងចិត្តយើងដូចអាមេក្រូអេកូវាចងរ៉ៃចងរ៉ៃចងរ៉ៃចងរ៉ៃចងរ៉ៃចងរ៉ៃចងរ៉ៃចងរ៉ៃចងរ៉ៃវាវាខ្ទររហូតនៅក្នុងចិត្តរបស់យើងសួរថាគេជេរប៉ុន្មានដងម្ដងប៉ុន្តែដល់វាខ្ទរក្នុងចិត្តយើងឬមានចងរ៉ៃប៉ុន្មានដងសឹងថារាប់មិនអស់នេះឯងតែព្រះអង្គឲ្យព្យាបាលអញ្ចឹង អបវិមុតតនាព្យាបាលចំតនឹងហ្នឹងហើយអញ្ចឹងទុកអីខ្លះជាតិទុក ជារា ទុកជាធិជំងឺតម្កាត់មរណៈអាហ្នឹងសាធារណៈអូយើងគ្រាន់លើកថាខាតអញ្ចេះខាតចុះអត់ទេបើព្រះអង្គលើកមកគ្រប់ទាំងអស់ចាំមើលណាអឺប្រត់ប្រាស់របស់ជាទីស្រឡាញ់នរណាដែលមិនប្រត់ប្រាស់មែនទេខណ្ឌថាវា តិចវាច្រើនអានឹងទៅតាមកម្រិតចឹងទៅ ប្រត់ប្រាស់របស់ ជាទីស្រឡាញ់ជារបស់មានវិញ្ញាណក្តីអត់វិញ្ញាណក្តី អានឹងទូទៅដែរហើយមួយទៀតជួបអារបស់ដែលយើងស្អប់កាត់ទុកដែរស្អប់តប៉ែនឹងឯងគិតថាមកស្ដាប់ធម៌មកជួបតប៉ែនឹងទៀតណាឬក៏ មកស្ដាប់ពេលហ្នឹងបំណងណាបំណងថាអញមកចង់បានទឹកមុនដល់លោកអត់ឲ្យអានឹងជួបរឿងតែមិនពេញចិត្តអត់សុបាយចិត្តភ្លាមមកឧទាហរណ៍ថាកិច្ចទៅណាក៏វាមិនរួចដែរហ្នឹងហើយមួយទៀតយ៉ាំពេច្ឆੰនលៈវតេតំបតុខੰងប្រាថ្នារបស់ណាមិនបានរបស់នោះ ការមិនបាននោះជាទុកដែរ នឹងមិញមិនប្រាថ្នាទឹកមួនហើយដល់មិនបានមិនរៀងសង្ហាចិត្តបន្តិចអឺអត់អីអាហ្នឹងល្អហើយហ្នឹងហើយហ្នឹងល្អហើយប៉ិនខាន់ថាកីឡូណាកាន់លើកឧទាហរណ៍ហ្នឹងកាន់លើកឧទាហរណ៍ណាហ្នឹងហើយយើងចង់បានប៉ុណ្ណេះវាបានតែប៉ុណ្ណេះយើងបានផ្ទះប៉ុណ្ណេះវាបានតែប៉ុណ្ណេះវាអត់ដូចចង់អាការដែលមិនដូចចង់នឹងឯងជាទុកហើយជួបអត់ជួប ហើយតាមពិតនឹងមុខខ្ញុំចង់ឲ្យវាញ៉េះវាអត់ដូចនឹងអត់ដូចកើតទុកអឺអីទៀតមានសោកៈសេចក្តីសោក sexual pain grief lamentation pain អេគ្រប់គ្នាមានអញ្ចឹងបាច់តអូនបងប្អូនប្រាប់ព្រះអង្គអង្គរាប់ប្រាប់វិញនេះនេះនេះនេះដល់អញ្ចឹងព្រះអង្គក្តោបទាំងអស់ទុកអីខ្លះ មកតថាគតប្រាប់ទុកនឹងវាមានច្រើនជាងណែឯងគិតទៀតហើយសួរតទុកនឹងវាទូទៅដល់ណាថាទាំងអគ្នា កាលណាយើងដាក់ថាទាំងអស់គ្នា ទាំងអ្នកដតីដែលកំពុងញញឹមនឹងក៏គាត់មានដែរអញ្ចឹងយើងរសាយទុកបន្តិចបាត់ហើយប៉ុន្តែទុកដល់ច្រើននឹងយើងច្រើនតែចិត្តតែប្រៀបមួយគេមិនក៏យ៉ាប់អីតែខ្ញុំ គេនឹងវាចេះវាចោះមែនទេរហូតដល់សម្រាប់ខ្លួនក៏មានដែរ អហើយឃើញទុកអស់អញ្ចឹងហើយព្រះអង្គប្រាប់ថាអានឹងវាកើតមកពីណាទៀតត្រូវរកប្រភពវាកើតទៀតពុទ្ធប្រាប់ថាវាកើតតែពីខ្លួនយើងនឹងឯងគឺតណ្ហារបស់ខ្លួនយើងនឹងឯងឧទាហរណ៍តណ្ហាប្រែតែចង់បានប្រែតែជាប់ប្រែតែស្រឡាញ់ប្រែថាស្អីមកកកុកនោះឲ្យតែជាប់នឹងស្អីញាតិញោមមានកូនអត់មាន ពេលកូនឈឺព្រួយអត់មកពីកូនឈឺមកឬក៏មកពីស្រឡាញ់កូនឃើញវាមកពីក្នុងរបស់យើងឯងខ្វះអីអ្នកឈឺនៅតាមជនបទនៅឯស្រុកខ្មែរងាប់តាមផ្លូវមកកកោកមិនក៏យើងវាមិនសក់ខាងអាណិតដែរឲ្យម្លងហ្នឹងមែនទេអាណិតអាណិតអូយអាណិតណាប៉ិនម្លងហ្នឹងចុះបើនឹងជាកូនមើលម្លងឯង អត់ទេឃើញខុសគ្នាអញ្ចឹងបើនិយាយពីឈឺកូនគេនិងកូនយើងបើ កាត់ផ្ដាសាយដូចគ្នាឈឺប្រហែលគ្នាឬក៏ឈឺលើសគ្នាប្រហែលគ្នា តាចឹងមិនបានកូនយើងឈឺព្រួយជាងអាកូនគេឈឺអត់ព្រួយនេះមិនមែនព្រោះតែហេតុឈឺឡើយព្រោះតែយើង ជាប់ថានឹងជាកូនអញយល់ទេយល់ទេយល់ទេយល់ទេ មិនច្រើនពេកទេស្រឡាញ់តែមកហ្នឹងឯងហើយកុំថាមិនជាប់ អាត្មាមិនជឿទេពួកកម្រិតនៃចិត្តនេះពពុទ្ធបានបើកបរហាញអស់អាត្មាដឹងតាមរយៈធនហ្នឹងអត់ចាំបាច់ពីណានិយាយខ្ញុំនេះសុចរិតណាស់ស្អីណាយឯគេព្រះរហន្តណាមនុស្សរហាមទេគ្មានណាស់ទេ នៅតែមានកម្រិតគាត់ថាចាត់ថាជីវភេទនៃ មនុស្សល្អបាន ជាមនុស្សគួរខ្សែគប់បានតែ perfect no យល់ទេហ្នឹងហើយអញ្ចឹងបានញោមម្សិលមិញខ្មាគិតថាគាត់នៅតែស្ដាប់អត់តន់យល់តែគាត់គាត់លើកមកគាត់លើកតែគេគេនិយាយឲ្យគាត់ទៅធ្វើបន់គេថាអញ្ចេះគេថាអញ្ចេះអីមកសួរគាត់ថាញោមមានដេកលក់ឯងលក់តាហើយចុះលក់នឹងមានខឹងគេបាទចុះដល់ដឹងខ្លួនវិញខឹងទៀតឯង មកពីគេមកពីចិត្តហ្នឹងគាត់ថានិយាយមិនឈ្នះតិគុណហាណានិយាយយកឈ្នះនិយាយរហែតមែនទេមិននិយាយយកឈ្នះទេនិយាយរហែតពិតមកពីចិត្តយើងវាចងឬក៏មកពីគេរស់អាតំណឹងវាអត់ឃើញពពុតរស់ឃើញ real happiness is inside ខាងក្នុងនេះឯងដល់រាប់ណាយើង មិនបាន ស្រូបទាញវាចេញ ពីខាងក្នុងទេរស់ស្ងប់មែនទេនឹងមិនឃើញទេ តាមពិត peace maintain มันខុសពីទឹកមួយកែវដែលវាល្អក់ទេ ទឹកវាមានកកនៅខាងក្នុង ដូចជាអនុស័យកិលេសអនុស័យកិលេសនោះមានន័យថាជាកិលេសដែលវាក្រាបពេលចិត្តយើងល្អណាក្រាបទៅវារងទៅក្រោមដល់ពេលគេគោមកស្រាប់ល្អក់ហ្មងហ្នឹងគោមកល្អក់ហ្មង សួរថាតើគេអ្នកបន្ថែមធាតល្អក់ឲ្យយើង ឬក៏កកនៅក្នុង ពេញ របស់យើងនឹងវាឡើងមក យើងយើង ថាគេធ្វើយើងឲ្យក្តៅហាក់ដូចជាគេបន្ថែមអីឲ្យអញ្ចឹងតាមពិតអត់ទេគេគ្រាន់តែកោណាកកហ្នឹងដែលវាល្អក់ហ្នឹងមិនមែនគេថែមកកឲ្យទេតាមពិត គឺកករបស់យើងនឹងឯងដែលមិនតាន់បន្សាត់អស់ល្អក់តែខ្លួនឯងហ្នឹងបើយើងបន្សុតវាឲ្យអស់ទៅនៅពេលដែលអស់កកលេងគោចង់គោមកព្រឹកទល់ល្ងាចក៏អត់អត់ល្អដែរ អូទៅមានសំណួរចិត្តជាប់ទៅហើយ